ខ្លួនផងណានេះអ្នកនាងយកទៅអាចបដអសន្នបានខ្លះដែរការងារអីមកងាយងាយមកឯងចេះភាសាចឹងធ្វើអ្នកបកប្រែចុះប្រាក់ខែបានប៉ុន្មាន40ម៉ឺនខ្ញុំដាក់ពាក្យនៅនឹងគឺខ្ញុំត្រូវធ្វើការនៅនឹងការឡើងណាណែឯងកុំចុះចាញ់ឯណាកូនជាកូនអ្នកចំនួនកូនសន្យា ថាកូនមិនធ្វើឲ្យប៉ាអស់សង្ឃឹមទៀតទេណា ព្រោះកូនមិនចោះចាញ់ទេអាចធ្វើការបានដែរហ៎ហើយតាមខ្ញុំមើលទៅគេជាកូនអ្នកមានត្រូវឯងណែណែណែណែណែដើរអត់មើលឯងមនុស្សពិតមនុស្សដើរបុកគ្នាអញ្ចឹងខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯទោះបីជាអញ្ចឹងមែនហើយវាមិនណែទោះបីជាខ្ញុំធ្លាក់ខ្លួនយ៉ាងណាក៏ដោយឯងក៏ខ្ញុំនៅមានឈាមជ័រជាអ្នកជំនួយណែតា ឈប់អាងអីទាំងអស់ហ្នឹងទៅវាបានកន្លងផុតទៅអស់ហើយហើយពេលនេះណាឯងជាអីហើយបើឯងនៅតែចេះចង់ទៅទៀតណាក៏ទៅហ៎ហើយគិតថាពួកយើងនេះអត់ស្គាល់គ្នាហើយមិនបាច់ជួបគ្នាទៀតចុះរវាងពួកយើងណាចាប់ធំហ្នឹងណែមិត្តភាពអាចកាត់ដាច់ប៉ុណ្ណឹងបានមែនទេខ្ញុំដឹងទេតែខ្ញុំស្គាល់នីសាពីមុនតែខ្ញុំដឹងថាឥឡូវហ្នឹងហ่ายមិនមែនជានីសាពីមុនទេខ្ញុំដឹងតែប៉ុណ្្នឹងឯង វ៉ាន់កុំតន់ទៅមកនិយាយគ្នាសិនមើលអាឡូសេលីនហ្នឹងហើយឥឡូវហ្នឹងហើយយើងរកបានការងារធ្វើហើយហើយចាំពេលតនេកុំភ្លេចមកលេងគ្នាផងណាយើងក៏នឹងសេលីនដែរអឺយើងធម្មតាតាចាលីនឯងអឺអូខេចឹងចាំពេលតនេកុំភ្លេចមកលេងណាចាំយើងផ្ញើ location ឲ្យបាយបាយ ម៉េចប៉ុណ្ណឹងបាននៅអឺនិយាយចឹងមិនបានវ៉ាន់ស្គាល់នីសាពីមុនហើយយើងស្គាល់គ្នាពីមុនមែនអីខ្ញុំធ្លាប់ឃើញនីសាឯងមកនេះមួយមិត្តភ័ក្ដិចាយលុយច្រើនណាហើយជះលុយលើបែនចំចំតែម្ដងហើយហើយថែមទាំងបានឃើញ ក្នុងព័ត៌មានទៀតអូចឹងបានន័យថាវ៉ាន់ធ្លាប់ឃើញខ្ញុំពីមុនហើយមែនទេហើយមិនបាននៅតែចង់រាប់អានយើងទៀតហើយអាខ្លាចយើងអីហ៎ហើយរឿងហ្នឹងវាមិនសំខាន់ទេ ព្រោះខ្ញុំអត់មានមិត្តភ័ក្តិអីហើយគ្មានអ្នកក្បែរឯងហើយក៏ឃើញឯងជាមនុស្សដូចយើងតែប៉ុណ្ណឹងប៉ុន្តែយើងអាចសួររឿងមួយបានទេមិនបានតាំងពីយើងស្គាល់វ៉ាន់ឯងមកឃើញវ៉ាន់ឯងឲ្យគេវាយរហូតចឹងហើយចុះប៉ាម៉ាក់វ៉ាន់ឯងនៅណាអត់តន់និយាយប្រាប់យើងទេណាយើងចេញមកយូរហើយយើងទៅវិញហ៎ នាងសម្លាប់ត្រូវទេចាត្រូវហើយគ្នាក៏តែចង់ដឹងថានីសាគេធ្វើអីហើយនៅឯណាតែប៉ុណ្ណោះនេះខ្ញុំមិនល្អគ្រប់គ្រាន់ស្មើនឹងនាងនីសាម្នាក់ហ្នឹងឯងត្រូវទេបានជាឯងនៅនឹកនេះដល់វាទៀតខ្ញុំមិនទួស្គាល់ថាពីមុនវាជាទេពធីតាពិតមែនប៉ុន្តែឥឡូវនេះហ៎ វាក៏ជាទេពធីតាដែរតែគេហៅថាទេពធីតាសម្រាប់តែប៉ុណ្ណោះសម្រាប់មែនតាពេលនេះមិនដឹងថានីសារស់នៅបែបណាទេត្រូវមកអស់អីគ្រប់យ៉ាងហើយត្រូវមកឈប់រៀនទៀតប៉ុន្តែនៅសល់ខ្ញុំជាមិត្តភក្តិតែម្នាក់ តែប៉ុណ្ណោះណែឯងទៅបារម្ភខ្វល់ខ្វាយគិតពីវាទៅអីហ៎ឯងមិនចាំទេហ៎ ថាពេលវាដូចជាហងវាអាក្រក់វាខោខើវាអាត្មាយំមិនឯងនៅចាំហ៎ហឹមកុំទៅខ្វល់ច្រើនពេកវាស្លាប់ឬរស់ជើងរបស់វាឯងបើវាងាប់ឆាប់ក៏កាន់តែល្អដែរគុំតើឡៃវាធ្វើស្អីហើយបានហើយធ្វើបរិយាកាសអាប់អួលអស់ហ្មងណាខ្ញុំមកថ្ងៃនឹងសុំអត់ចង់លឺឈ្មោះម្នាក់ស្រីនឹងទៀតទេអូខេអឺ ភៅឯងថ្ងៃហ្នឹងឯងសូមអត់ឮឈ្មោះអ្នកស្រីហ្នឹងទេចុះព្រោះមានអារម្មណ៍ថាឮហើយ វាគួរឲ្យរអើមខ្លាំងតែបើដូរទៅជាស្រីសម្រាមមិនដែរស្ដាប់ហើយវាមិនសូវរអើមនេះហ៎វាគឺសំបានតែឈ្មោះនឹងយូរណាស់មកហើយមេតាអញពិតជាឆ្លាតមែន ទេពធីតាសម្រាមសមណាហើយចុះលិនវិញអញគិតមិនបើសិនជាពួកយើងដាក់ឈ្មោះថា មីទេពធីតាសម្រាមវាសមនឹងហាកអត់ទេពធីតាសម្រាមហ៎អឺហឺ ទេពធីតាសម្រាប់ទេពធីតាសម្រាប់ទេពធីតាសម្រាប់បើសិនជាលៀនឯងមានអីតោះតល់ចិត្តឬក៏មិនសប្បាយចិត្តអីចាំប្រាប់គ្នាមកណាគ្នានឹងព្យាយាមសម្រាប់ជាមួយឯងទេពធីតាសម្រាប់ទេពធីតាខាងនេះហែងចង់ចេញចូលស្មានណាក៏បានដែរឬនៅធីតាសម្រាប់គាត់មែនហ៎នេះចាទេពធីតាសម្រាប់ទេពធីតាសម្រាប់ទេពធីតាសម្រាប់នេះសាកុំមកករឿងអីយើងសុំណាទេពធីតាសម្រាប់ទេពធីតាសម្រាប់ ច្រើនជាងនេះនេះទេពធីតាយល់ថាមេតាធ្លាប់ជាមិត្តភក្តិរបស់យើងណាទេពធីតាសម្រាប់ក៏ឬច្រើនជាងនេះអីឲ្យខ្ញុំសុំទោសផងណាលោកអត់អីទេវិសាមកណាណាយើងនឹងសប្បាយចិត្តបើសិនជាយើងមានមិត្តភក្តិដែលយល់ចិត្តម្នាក់ខ្ញុំនៅមានមិត្តភក្តិម្នាក់មកអាចយកទៅវិញជាខ្ញុំលាក់ខ្លួនយ៉ាងណាក៏ដោយ ញ៉ាំមែនហ្នឹងណែខ្លួនយើងជាប្រុសហ่ะហេតុអីបានព្រមយកទៅបោះចោលខ្លួនឯងមកប្រើខ្ញុំជាមនុស្សស្អីនេះលើករួចទេណែនេះចេះនិយាយចេញបានយ៉ាងម៉េចហ៎មុនហ្នឹងឃើញញ៉ាំបាយច្រើនជាងខ្ញុំទៀតអូឬមួយក៏ចង់កិច្ចបេះការងារអត់ធ្វើហ៎ពីណាថាខ្ញុំកិច្ចបេះឃើញគេកំពុងធ្វើឯងនិយាយស្រួលបួសជាមួយខ្ញុំណានេះនាងធ្វើខ្ញុំថាយល់ល្អ ប្រម៉ូសម្រាប់ហ្នឹងយកទៅចោលទៅគឺចប់រឿងហើយអូមែនហើយសម្រាប់ខ្ញុំបាញ់ចែកច្បាស់ហើយពេលយកទៅចោលមើលផង សម្រាប់ណាស្ងួតសម្រាប់ណាសើមនោះហើយប្រយ័ត្នណាក្នុងនោះមានបែងអើយមិនដឹងទេគាត់ណាចោលសម្រាប់ xong រឿងច្រើនម៉េះណែនេះវាជាចំណេះដឹងទូទៅប៉ុណ្ណឹងក៏ល្ងងដែរនេះសង្ស័យតែរៀនធ្លាក់ឆ្នាំទី1 4ឆ្នាំហើយមែនទេ ទៅមកងងយ៉ាងនេះហ៎យ៉ាងម៉េចស្ងាត់ហ៎ហេចេះកោហ៎ខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនា ខ្ញុំនឹងថាខ្ញុំកំពុងរងឯភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេត ធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែអានេះត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិតរស់រវើងបង្កើតអនាគតល្អឲ្យកម្ពុជាខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុង ណែហើយលោកឯងកំពុងជេរខ្ញុំមែនទេហើយបើសិនខ្ញុំរៀនថ្នាក់4ឆ្នាំមែនមិនខ្ញុំអត់ខ្វល់ទេថាម៉េចនាងរៀនរៀនធ្លាក់4ឆ្នាំមែនណានេះខ្ញុំទាយត្រូវមែនគួរតែដាក់កំពង់ជើងធូកទោះទាយព្រោះថាទាយឈុតចឹងចឹងនេះគ្រួសារនាងឲ្យនាងរៀនបានយ៉ាងម៉េចហ្នឹងរៀនដប់ថ្នាក់ដល់តែ4ឆ្នាំសម្បលលុយទៅបំផ្លាញណាហើយនាងនេះងងយ៉ាងនេះណែនិយាយមិនហ្នឹង ខ្ញុំគេឆ្លាមចូលរៀនមិនបានទេថាខ្ញុំល្ងងរៀនអត់ចេះណាហ៎ណែនេះចេះនិយាយលើកជើងខ្លួនឯងទៀតចេះនិយាយពាក្យនឹងតកើតហ៎មកចោះខ្ញុំនិយាយខុសមែនអ្នកនាងហ៎ខ្ញុំមិនដឹងថាត្រូវអីនិយាយជាមួយនឹងអ្នកនាងទៀតទេព្រោះថាវាជាលើកទី1របស់ខ្ញុំហើយដែលជួបមនុស្សដូចជានាងនោះទៅយកសម្រាប់យករបស់ចោលទៅ មិញថាគាត់ចង់យកទៅតែឥឡូវខ្ពើមនៃចង់យកទៅឯងណែអ្នកនាងជាទីគោរពហ่ะខ្ញុំជូនដំណឹងណាការងារទាំងអស់ហ្នឹងគឺជាការងាររបស់អ្នកនាងគ្មានពាក្យថាខ្ពើមទេអូយអូយអ្នកចេះចេះឈឺដល់ខ្ញុំអត់ដឹងសោះ យកសម្រាមទៅចោលបានគ្នាហ្នឹងហើយមកហេចង់ឲ្យខ្ញុំទៅមើលគាត់ឯងនឹងបោះសម្រាមចឹងមែនខ្ញុំមិនមែនល្ងងទេណាណែថាមិនត្រូវនាងអត់ចេះបោះចោលសម្រាមទៅឲ្យខ្ញុំធ្វើមិនហ៎មកអូណែមើលមើលមើលកុំប្រាប់ថាខ្លាចខ្មោចហេកុំនិយាយនឹងខ្មោចបានទេអើយបាច់ថៃឯងលោកលោកនឹងគ្មានខ្មោចទេ តោះប្រញាប់ទៅទៅមកលឿនអើយក៏ខិចដល់នេះធ្វើមិនចា បំផ្លាញទៀតទៅបានទេយ៉ាងម៉េចសិស្សឆ្នាំទី1រៀនដុក4ឆ្នាំវាចង្រៃអញ្ចឹងអាណិតដល់ប៉ានម៉ាក់នាងឯងគាត់តែกระដាស់ប៉ុណ្្នឹងណាវាខាតអស់ហ្មងប៉ុណ្្នឹងវាមិនខាតអស់ហ្មងទេតែយើងគួរតែសន្សំចៃដើម្បីបរិស្ថានហើយដើម្បីខ្លួនយើងតាគាត់តែกระដាស់ប៉ុណ្្នឹងធ្វើដូចធំដុំណាស់អញ្ចឹងអេមិនក៏គ្រាន់បើជាង អ្នកខ្លះខ្លាចខ្មោចដែរត្រូវឯងច្រឹកអន់ជាងខ្ញុំទៀតអន់ចាំប្រាមួយ này tôi nói nhiều thôi tăng ខ្ញុំយកតែខ្លួនឯងតែមិនប្រចាំខ្ញុំទៅធ្វើអីណែខ្ញុំចង់ដឹងនាងនេះថានាងធ្វើការមួយនឹងបានអត់ចុះបើសិនជាខ្ញុំធ្វើបានមិនតែខួរក្បាលរបស់ខ្ញុំបានប្រាប់ថានាងធ្វើការមួយនឹងអត់កើតទេគិតយ៉ាងម៉េចដែរចាំមើលខ្ញុំនឹងធ្វើឲ្យលោកឯងនឹងភ្លឺភ្នែកមួយខ្ញុំម្ដងល្អ បើអញ្ចឹងយើងភ្នាល់គ្នាទៅខ្ញុំក៏ចង់ដឹងដែរថានាងទ្រាំទ្រជាមួយនឹងការងារហ្នឹងបានប្រមាណទៅចាំមើលបងផឹកមួយបងមានរឿងអីមែនអត់មានអីទេឆាប់ធ្វើការទៅ ចឯងហ្នឹងធ្វើអីធ្វើអញ្ចឹងឯងនៅសួរធ្វើអីទៀតហើយវាមិននេះឃើញតែកញ្ចក់ហ្នឹងឯងបានបញ្ហាហ្នឹងអូនហើយខាងតាមណ៎ភៀវហៅថែមស្រាឲ្យមើលយើងយកស្រាថែមឲ្យភៀវហើយហែងកុំជួយកញ្ចក់ច្រើនពេកប្រយ័ត្នមេការមកឃើញគាត់ស្ដីឲ្យដល់ងាយកញ្ញាវ៉ាន់ អស់ម្ហូបឯងត្រូវការ order ឯងថែមអត់នេះអូនមិញបង order ដៃតាបង order ដៃមកគួយក្បែរបងនេះណែមានលុយផឹកសៀធ្វើច្រកឲ្យថ្លៃធ្នូរួចលុយនឹងទៅ នៅនឹងគ្មានអូនគ្មានបងស្អីទេបើសិនជាត្រូវការស្រីទៅកន្លែងផ្សេងជាសេរត់ទុកសោះរឿងច្រើនហ៎យ៉ាងម៉េចនៅជាមួយបងទៅបងឲ្យលុយច្រើនចូលបងទៅអូន យើងមិនខ្វល់ទេបើចរិតដូចពួកឯងអញ្ចឹងណាលុយច្រើនទៀតក៏យើងមិនយកដែរមើលមុខមួយមួយនឹងតំណងដូចមានប្រពន្ធមានកូនដែរណែធ្វើការយើងខលប្រាប់ប្រពន្ធហែងថាមានលុយច្រើនអត់មិនឲ្យលេខទូរស័ព្ទមកអត់ហ៊ានមែនហឹមបើអត់ហ៊ានណាធ្វើចរិតសួរបួសមួយយើងបន្តិចហើយកុំហាក់ជាមួយយើងដឹងអត់ថាពួកឯងកំពុងមានបញ្ហាជាមួយពីណាយើងឯងជឿណាជាសេរីតុកនៅក្នុងទីនេះមែនទេអញ្ចឹងហ៎ យើងមិនត្រឹមតែជាស្រីរត់តុកទេយើងក៏ជាអ្នកស្ពងក្បាលពួកឯងទាំងអស់ហ្នឹងដែរនេះសាននេះសានបងបងបងចុះខ្ញុំសុំតោះបងណាអឺដោយសារតែគាត់ទៅមិនចូលថ្មីគាត់អត់ដឹងពីរបៀបរបបនៅទីនេះណាបងណាបងប្អូនទាំងអស់គ្នាអញ្ជើញសប្បាយតទៀតណាខ្ញុំសុំតោះសុំតោះសុំសុំជាមួយជំនួសគាត់ផងណាបងណាជាតែថ្មីមែនទេខ្ញុំសុំទោសផងណាបងណាអញ្ញា រីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងអូការីស្វេតធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែនេះត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនងបាកា Sugar Free អ្នក មានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិតរស់រវើង បង្កើតអនាគតល្អឲ្យកម្ពុជា ក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរ ខ្លាំងហើយតែខ្លួនស្រីម្នាក់ឯងនេះទៅតតាំងមួយពូនោះពី3នាក់មិនកើតហ៎ណែខ្ញុំមកគ្មានពាក្យថាចោះចាញ់អីយល់ទេទៅគេដឹងថាយើងខ្លាំងហើយតែខ្លាំងបានតែពីមុនទេអត់ដឹងថាខ្លួនឯងឥឡូវជាស្អីទេខ្លួនឯងឥឡូវគឺជាហងមិនហងស្អីតែហ៊ាននិយាយចេញមកបែកមាត់បងណែ បាយក៏ស្អុយម៉េះខានកក់សក់ប្រហែលថ្ងៃហ្នឹងណាស្អីក៏ខិចម៉េះមានណាបានហើយណែពេលនេះហ่ะបើចង់រកលុយឲ្យបានច្រើនណាត្រូវតែងខ្លួនឯងនេះឲ្យស្អាតលឺអត់ហើយត្រូវចេះទទួលរាក់ទាក់ភ្ញៀវពេលដែលភ្ញៀវមកនេះអត់ដឹងទេអីភ្ញៀវដែលគេចូលមកហាងយើងគេមិនខ្វល់ក្នុងការគេចំណាយទេធ្វើមិនឲ្យតែគេបានសុខចិត្ត ទទួលរាក់ទាក់ស្វាគមន៍គេទៅឲ្យបានល្អទៅប៉ណ្ណឹងធ្វើបានអត់ដល់ថ្ងៃអត់ចេះតែលុនទូគេឥឡូវចាំមើលពេលដែលភៀវមកណាយើងត្រូវពេលដែលភៀវមកគឺយើងត្រូវចេះរូរាយរាក់ទាក់ជាមួយនឹងភៀវយើងជំរាបជួបភៀវជំរាបសួរបងបងអញ្ជើញមកម៉ាណែនៅហាងខ្ញុំណាអូយមានម្ហូបឆ្ងាញ់ឆ្ងាញ់ច្រើនណាស់ បងបងត្រូវការកំងអីអាចកំងអូនបានណាប៉ុណ្ណឹងធ្វើបានអត់ខ្ញុំដឹងទៀតមើលដឹងទៀតមើលរឹងដឹងទៀតមើលរឹងដឹងទៀតម្ដងម្ដងទេមែនចាំប្រាប់មេការផងនេះខ្ញុំមានការត្រូវទៅផ្ទះមកផ្លែនអេវ៉ាន់មានរឿងអីចាំខ្ញុំទៅដែរមិនទៅឯនីសាខ្ញុំទៅតែមកផ្លែទេហើយនៅនឹងឯងនៅជួយមើលក្លឹបបងឯងទៅទៀតឲ្យមានអ្នកគេនៅមើលឯង ទៅទៅផ្លែទេណែណែណែណែចង់ទៅណាមិនទាន់ដាក់ច្បាប់ទេណាណែត្រូវហើយវ៉ាន់គេនិយាយត្រូវតែថែវ៉ាន់វ៉ាន់សុកសុករត់ចេញពីកន្លែងធ្វើការបើអត់មានរឿងវ៉ាន់មិនដែរធ្វើចឹងទេខ្ញុំថាទៅដែរហេណែពីរនាក់នេះ យកលុយទៀតឯមែនទេមកក្រោកឡើងលឿនខ្ញុំជុំឯងទៅប៉ែនអីលឿនម៉ែមកពីឯងណាទៅគេបាយយើងបីក្បាលដល់ឆ្នាំនេះមិនក្រៃមករលឯងច្រើនច្រើនឲ្យយើងមកហ៎ឯងនេះខ្ជិលមើលណាឯងដឹងទេថាឲ្យឯងទៅពាក់បំណុលគេច្រើនយ៉ាងណាម៉ែនេះឯងដល់ស្លាប់ហើយឯងកំពុងតែស្រីឯងអ្នកណាហ៎ឯងវាអក្រក់ឯងចង់សម្លាប់យើងមកណាពួកអាចារ្យបំណុលនោះ មិនក៏មិនសម្រាប់ឯងតែម្ដងទៅឯងណាតែយើងមានកូនដូចឯងបើណាបានឯម៉ែទៅលាងលពូសិនណាម៉ែណាក៏មកបាយតែណាតែទៅយើងចង់ស្លាប់នៅទីនេះតែឯងនេះបានសុខចិត្តម៉ែម៉ែធ្វើដល់ថ្នាក់នេះហើយម៉ែចង់ទ្រាំចឹងហី ណាម៉ែណាខ្ញុំត្រូវទៅនំម៉ែទៅប៉ែតហើយឯងមកទីនេះតាំងពីពេលណាឈរត្រង់នេះយូរនៅនេះឯងនៅរស់បែបនេះហ៎ត្រូវឯងមើលឃើញអីហើយចង់រស់នៅបែបអញ្ចឹងយូរប៉ុណ្ណារស់នៅបែបនេះយូរប៉ុណ្ណាក៏វាមិនទៅក្បែរនាងដែរណាក៏មិនចេះលូកដៃក្នុងគ្រួសាររបស់អ្នកដតីណាខ្លាំងណា ក៏ទៅរកការងាររកលុយឲ្យបានច្រើនទៅវិញហើយនាងនេះជាអ្នកណាខ្វាន់វ៉ាន់គាត់នឹងមិនមែនម៉ាក់ផងឯងមើលទៅដូចមិនសូវសមទេបើវ៉ាន់វាអាចជ្រើសរើសកន្លែងកើតបានណាមិនដឹងថាជាល្អប៉ុណ្ណាទេតែនេះវាគ្មានទេហើយបើចូលជាកើតមកហើយនេះមានម៉ែមួយដូចជាយើងហ្នឹងណាយ៉ាងម៉េចហ៎កូនរបស់យើងមិនមែនជាកូនរបស់ឯងទេឯងមិនចេះដឹងស្អីបានហើយលីសា ណែមុខនឹងឈឺអត់អញ្ចឹងតាបានឲ្យស៊ំជាមួយឲ្យគេវាយមានអ្នកណាពេញចិត្តនឹងឲ្យគេវាយទេតោះម៉ែខ្ញុំជួយម៉ែទៅប៉ែតណាម៉ែយើងអញ្ចឹងទៅហ៎អើយបើមីងអញ្ចឹងទៅក៏មិនអីដែរនៅនឹងទៀតទៅកុំឲ្យវ៉ាន់ពិបាកមើលថែមីងឯងផងនេះសាបានហើយណាតោះម៉ែ thank you ផងឥឡូវមករបួសថ្មីទៀតហើយនេះមើលថែខ្លួនផងទៅណានេះទៅមិនទាន់បានប្រមាណផងហើយមិនក៏មីងបដ ாய் ខ្លួននៅថ្នាក់នេះហើយខ្ញុំនេះមកបង្កើតការងារឲ្យអ្នកគ្រូធ្វើឲ្យដើម្បីកុំឲ្យអ្នកគ្រូអបសក់ហ្នឹងណាមិនអរគុណហើយមកលោដាក់ខ្ញុំទៀនហើយអ្នកគ្រូពេទ្យឃើញហ៎ស្មើនឹងមានណាគេមកទៀតមានតែខ្ញុំហ្នឹងហីចុះបើខ្ញុំអត់មកអ្នកគ្រូពេទ្យត្រូវខ្មោចលងគិតមកចឹងខំមកបានគ្នាហើយនៅខុសទៀត ខ្ញុំមកមានគ្នាដូរវេនហើយខ្ញុំមិនត្រូវការមីងមកកំដរនោះទេហើយបើមកលើក្រោយគឺខ្ញុំគិតប្រាក់ហើយណាខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯផេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតធនីគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ0.42%ប៉ុណ្ណោះក្នុងមួយខែនេះត្រាយចែកមានសរុបរបស់អត់ប្រាប់ដល់ឡើងព័ត៌មានបន្ថែមសូមទំនាក់ទំនង បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងស្មានជីវិតរស់រវើងបង្កើតអនាគតល្អឲ្យកម្ពុជាខ្ញុំនឹងថាខ្ញុំក៏ប៉ុន្តែឈឺចាប់វេទនាខ្ញុំនឹងថាខ្ញុំកំពុងរងឯមិនត្រូវបែបនេះទៀតទេអើយស្មានខ្ញុំនេះចាំមកពេទ្យរាល់ថ្ងៃមែនអ្នកគ្រូមើលកូនស្រីចង្អាយរបស់ខ្ញុំនេះគឺមកពីវាហ្នឹងឯង មកពីអ្នកគ្រូពេទ្យហ្នឹងធ្វើឲ្យខ្ញុំឈឺច្រើនណាឃើញអត់អ្នកគ្រូមួយ ផ្នែកទៅកូនស្រីចំណាយខ្ញុំនេះវាមកផ្នែកទៀតទៅ ហើយលោកឯងលោកខ្ញុំនេះមកត្រូវលបួបែបនេះបើចង់គិតលុយគិតពីវាទៅវាមានការងារធ្វើវាមានលុយអីពួកតែមកឯងហ្នឹងខ្ញុំចិត្តត្រូវគេដេញក្បាលចោលហើយមើលវានិយាយចុះឃើញឯអ្នកគ្រូពេទ្យវាហ្នឹងមនុស្សចង្រៃជាងគេឯនៅក្នុងគ្រួសារនេះ វាធ្វើការសុកសុកក៏ត្រូវគេចិត្តដេញក្បាលវាចោលដែរហើយបើគេបដិញក៏បដិញទៅយ៉ាងណាឯងក៏ត្រូវរកការងារថ្មីមកធ្វើដែរធ្វើយ៉ាងណាត្រូវយកលុយមកឲ្យយើងមិនអញ្ចឹងទេឯងនឹងស្លាប់ហើយណែមីងនេះក្បាលទៅតែដងដេហើយទេនៅស្ងៀមបន្តិចទៅណាប្រយ័ត្នដាច់ចេះអស់ទៅគ្រាន់តែដេសោះហ្នឹងណាគ្រូក៏ដេយូរដែរអ្នកគ្រូគិតថាខ្ញុំនេះអត់ចេះឈឺមែននេះស្បែកមនុស្សមិនមែនស្បែកកស្បែកក្របីអត់ចេះឈឺណា ហើយតែខ្ញុំនេះវាមិនចេះស្រែកវាខ្ជិលស្រែកសានេះគ្រូឯងបែកក្បាលវិញមើលឲ្យខ្ញុំដេវិញមើលឈឺអត់ហើយហើយមីខ្ញុំចេះដេដែរអ្នកណាល្ងងអ្នកគ្រូគ្រាន់តែដេហ្នឹងខ្ញុំមិនមែនល្ងងទេណាគ្រាន់ខ្ញុំវាមិនសូវឆ្លាតមីអាមីងសម្រាប់ទៅ ហើយការពារក្បាលនេះកុំឲ្យត្រូវទឹកផងហើយបានហើយអ្នកគ្រូពេទ្យពារហ្នឹងខ្ញុំដឹងអស់ហើយកុំនិយាយច្រើនពេកខួរក្បាលខ្ញុំនេះវាខ្ទប់ច្រើនណាស់ខ្ញុំលេងចង់ស្ដាប់អីតើខ្ញុំអីហ៎ ខ្ញុំអរគុណអ្នកគ្រូពេទ្យហើយណាអ្នកគ្រូខ្ញុំសុំតោះឥឡូវខ្ញុំសុំទៅមុខគាត់ណាអ្នកគ្រូចាមិនអីទេអឺនេះមើលថែគាត់ផងណាហើយកុំឲ្យគាត់ហូបស្រាច្រើនពេកចាខ្ញុំដឹងហើយអ្នកគ្រូខ្ញុំសូមអរគុណអ្នកគ្រូម្ដងទៀតអ្នកគ្រូចេញពីយើងឯងនេះក៏មកចិត្តយើងណា យើងខ្លាចឯងហីមួយថ្ងៃមួយថ្ងៃចេញបាត់ចេញបាត់លុយមិនដែលមានចូលមកឯងកូនចង្រៃបានហើយចេះឆ្ងាយពីយើងហ៎ថ្ងៃនេះមិនបានស៊ីអីផងហើយមកត្រូវអាប្តីហេងសុយនោះវាយទៀតណាអើយលោកអីលោកកុំឲ្យខ្ញុំជួបបែបហ្នឹងអីគេពីពួកវានេះអត់បានសោះហ្មងណាម៉ែអត់តន់ហូបអីចាំខ្ញុំនាំទៅហូបអីល្អឯងហើយយកស្មាហ្នឹងនេះអាណាមានលក់អីឲ្យស៊ីទៀតអាហើយចេះនិយាយយកគួរតាំងពេលណាមកយើងអីឯងហើយឯងស៊ីអីឲ្យនៅតា ចឹងខ្ញុំនាំម៉ែទៅហូបអីណាម៉ែណាបាច់ទេយើងថ្លង់ចេញហេបើសិនជាបានតំណឹងថាស្អែកគេដេញចោលក្បាលទាំងពីរហ្នឹងណាកុំភ្លេចប្រាប់យើងផងវេហើយឯងនេះទៅតាក់តងអ្នកណាហ្នឹងហ៎គេល្អអាចទុកចិត្តបានទេកុំចេះតែរាប់អានគេប្រយ័ត្នប៉ះមនុស្សមិនល្អទៅឯងឮទេចេញណាប៉ុណ្ណឹងវាមិនស្លាប់ទេកុំបារម្ភអី ទៅចេញណាថ្ងៃនឹងអាគាត់នឹងអត់មកសិនណាហើយនិយាយសំដៅទៅលើណាគេបែនមែនហ្នឹងហើយក្នុងក្លឹបនោះមានពីណាទៀតមួយថ្ងៃមួយថ្ងៃមិនដែលឃើញធ្វើការស្អីទេហើយមេឯងនឹងក៏មិនដែលថាឲ្យអីដែរអាំងតែគេផុសស្អាតនោះស្រួលមែនតាព្រោះបែនគឺជាណៃវ៉ាន់ ឯងមកហើយបើមកហើយល្អអីចឹងរៀបចំខ្លួនទៅព្រោះថាថ្ងៃហ្នឹងមានភៀវគេកក់ឯងផងកក់មែនកក់អីគេមិនមែនជារឿងរបស់ឯងទេការងាររបស់ឯងត្រូវតែជួយក្អួតបាវសាឡុងនោះកុំសួរច្រើនពេកទៅលឿនណាអេឯងចង់ទៅណាអត់លឺខ្ញុំប្រើទៅជួយក្អួតបាវសាឡុងណាខ្ញុំលឺហើយខ្ញុំមិនបានថ្លង់ទេហើយក៏មិនបានសួរបញ្ជាក់ដែរអឺ ហើយបើលឺហើយមិនក៏មិនទៅនៅក្នុងក្លឹបនេះណាគ្មានអ្នកគេហ៊ានតមាត់ខ្ញុំដូចឯងទេអញ្ចឹងផងអាបងស្រីសម្បើមណាស់ណោះចរិតដូចឯងនៅក្នុងក្លឹបនេះណាមានប្រមាណអ្នកទៀតបើមានណាយើងក៏មិនຕົកដែរហើយចេះមានចរិតដូចឯងទៅរួចដែរណោះមិនដឹងស្អីគាត់ទេ បើផុសស្អាតវិញណាមិនដែលឮឃើញថាឲ្យម៉ាត់ស្អីទេអើយនេះជាណានេះសាហេស្អីគេហ្នឹងហេគេធ្វើបានណាយើងក៏ត្រូវតែធ្វើបានដែរយើងមិនស្គាល់ពាក្យថាចាញ់ឯងរឿងប៉ុណ្ណឹងហ៎ โอ้ย ได้ได้ทอมพลดด้วยนะเอ้ยเปิมอ่ะมันดูใสกว่าความไหมมีเลยสิพักให้ดาวอดเพียชาให้พี่ผมไปอยากอวนั่งเตีย តាម៉ៅឲ្យជូតវិញតាយ៉ាក់មកពិបាកដល់គេពិបាកដល់ឯងនេះអើយចឹងចឹងមិនគេធ្វើបានទេណាអើយចង់តែក្អួតទេនេះជាការងារយើងមិនចោះចាញ់ទេអាអួតចង្អេយយើងត្រូវតែចិត្តហើយចៅខាននេះអាក្អួតអាក្អួតអាក្អួត សិនជាអាក្អួតនឹងអាចហោះចូលធុងសម្រាប់ខ្លួនឯងបានណាយើងនឹងចោះចាញ់ឯងភ្លាមហើយអើយប៉ិនប៉ិនដឹងបិទភ្នែកធ្វើសិនហើយ មិនមានស្វឹងទេត្រូវអត់ត្រូវហើយរកបងមែនមកមកបងអត់ប្រកាន់ទេពីរនាក់ក៏វាមិនអីដែរហ៊ានលេងល្បែងមួយខ្ញុំអត់ល្បែងល្បែងខ្ញុំចូលចិត្តហើយអាណៃចង់លេងល្បែងអីគេអូនបែរបែរកំបងជួយលេងណាចូលចិត្តប cái 함께 박스야 하면은 Trắng Nhưng phòng mà kéo ở nhưng buôn mờn Mày đá Khắc tôi nhưng sầm vần Hiền ớt Đi lỗi ស្អែកភ្ញាក់ពីគេងប៉ានឹងដឹងខ្លួន ហើយសូមឲ្យគ្រូសាវ៉ាន់មានក្តីស្រឡាញ់ខ្លះហងចុះប៉ាឆាប់ដឹងខ្លួនណាប៉ា thank you